ហឡូហាថាម៉េចដល់ម៉ោងផឹកទៀតហើយតោះជាងយើង let's go ហេបងស្មើនឹងអត់ញ៉ាំប៊ីយ៉ាទេអីនេះគឺរឿងពិតអ្នកផឹកអស់ពេលតែមិនព្រឹកផឹកតន់គេខ្លះត្រង់មកគុំស្លែកជាអ្នកខ្លះកាត់ពេលចាំកំពុងទុកខ្លះស្រវឹងទឹកមុខផ្លាស់ដូរខ្លះជាតូនអ្នកខ្លះកដាលគោណាស្រវឹងគាត់ជាស្រែកហូលោតនៅក្រោយគាត់ចាំជាបន្ទោ ងពុនដាក់បីកញោសុំប្រកគុណថាទៅបន្តពុនចិត្តអស់កលោស្រាសលោស្រាណាមើលពីពីខ្លែបខុសគ្នាអ្នកខ្លះខ្លែបទៀនអ្នកខ្លះខ្លែបទៀនគាត់មកថាតែនរងងារពួកគ្នាគ្នាថាទៅ ស៊ីជួបជុំមិត្តភ័ក្តិបងបងណាអរគុណចាស់បាច់ខ្លាចធ្វើតាមអញអាពុកម៉ាក់ហើយទៅដល់បាត់ជាដេកមុខផ្ទះអ្នកមណាថាគេមិនខ្លាចខ្លួនឯងតែគេគោរពដល់ប្រពន្ធអញដាក់អញអាពុកម៉ាក់ក៏ឥឡូវយើងប្រាច់ជ័យច្រើនយើងទៅប្រមូលគីឡូផឹកស៊ីដាក់រត់ជើងកម្លាំងបាត់ហើយឆ្កោផឹកស្រាសោះសវនមនុស្សយោ ចេញនៅយូរពេកចាំឲ្យគេដេញទៅមិនតែសម្រាយអត់ក៏លើកាត់ជប់លេខហត់របស់សមានលុយផឹកពួកម៉ាក់ជួយអពេលឯងអត់លុយពួកតែ ងើបងើបងើបអូនអស់ស្រីហើយដាក់តទៀតនេះគឺរឿងពិតអ្នកហឹកអត់មើលតែមិនប្រឹកហឹកតួគេខ្លះមិនត្រង់មកសុំស្លែកជាអ្នកខ្លះកាត់បេចាំកំពុងទុកខ្លះស្រវឹងទឹកមុខផ្លាស់ដូរខ្លះជាតូនអ្នកខ្លះកដាលគោណាស់ស្រវឹងគាត់ជាស្រ័យហូលោតនៅក្រោយគាត់ចាំជឿតោស៊ីឲ្យអោប្រឹកគាត់បបសខ្លះញ័រដៃប្រពន្ធដាក់បីកញ្ញោសុំប្រ ចិត្តអស់គីឡូស្រះសគីឡូស្រះឆ្នាំអើយស៊ីស៊ីខ្លែបខុសគ្នាអ្នកខ្លះខ្លែបទៀនអ្នកខ្លះខ្លែបទៀនគាត់មកថាសែនរងងារពួកគ្នាគ្នាថាទៅ តែគេគោរពសិទ្ធិប្រពន្ធយើងដាក់មកអាអភិបាលក៏ឥឡូវយើងដាច់ជ័យច្រើនយើងទៅប្រមូលគីឡូផឹកស៊ីដាក់រត់ជើងកលាំងមើលហើយឆ្ងល់ផឹកស្រាដល់សវងមនុស្ស យូរពេលកំចាំឲ្យគេដេញសិលមិនតែសម្រាប់អត់កលើកកាត់